អ្នកគ្រូគ្រូខ្ញុំឈ្មោះខមេជូរៀននៅសាលារាយអេអាយអាយតែខ្ញុំរៀនមានមួយបានមេជំនាញចំណងជើងថាវណ្ណាអ្នកគ្រូដាំដែរអ្នកគ្រូដាំទៅថាហើយកូនទៅចំមានសួរចាចាំលេចឡើយក៏ពើមិនចាំច្បាំង ដេកឡើយក៏ពៅមិនចាំច្បាំងអសូមពាក្យភ្លេចថាអរគុណក្រោយក្រោយសូមពាក្យចាចាមុនក្រោយក្រោយសូមពាក្យចាចាមុនមួយថៃអរគុណមួយទទួលល្វីអ្វីដែរណាស់អ្នកគ្រូខំចែកចំណៃដែរណាស់អ្នកគ្រូខំចែកចំណៃព្រោះតែណា ផ្លែ24ដាំអ្នកគ្រូតែផ្លែផ្លែ24ដាំអ្នកគ្រូបងដាំដាំដែរអ្នកគ្រូដាំទៅថាយកូនបើជំនះសុខចាស់ចាំងលេចឡើយក៏ពឹងមិនចាំច្បាំងលេចឡើយក៏ពឹងមិនចាំច្បាំង រវៃរវៃដែរណាស់អ្នកគ្រូហ៊ុនចែកចំនៃដែរណាស់អ្នកគ្រូហ៊ុនចែកចំនៃឧតាយខ្លាខ្លាពីមុនដាំអ្នកគ្រូតែខ្លាខ្លាពីមុនដាំអ្នកគ្រូចាជម្រាបលាអ្នកគ្រូអរគុណអ្នកគ្រូ